ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញពីគោបន្តិចមិនបង្ហាញនេះគឺជំងឺអត់ដឹងកើតជំងឺអីឬក៏ហៅថាជាជំងឺ Delta ឬក៏យ៉ាងម៉េចទេឥឡូវបងប្អូនមើលបាទអូខេមិញ1មេឥឡូវបងប្អូនមើលមួយទៀតនេះកូនឡើងខ្មៅហ្មងនោះក៏កើតឯនោះក៏កើតគឺ គឺកើតពេញទាំងអស់ហ្មងបាទឥឡូវបងប្អូនមើលនេះមេចាស់ធំជាងគេមើលគឺអត់ដឹងថាជំងឺអីពងធំធំប៉ិនប៉ិនមេដាយទៅបាទនោះកន្លែងជើងជើងឆ្វេងហ្នឹងបងប្អូនមើលវាពងប៉ិនមេជើងប៉ិនអីហើយដល់ពេលបន្តមកវាចាប់បដាបដាមផ្ទុះណាវាផ្ទុះមកលបេះសាច់ ដុំដុំចេញអញ្ចឹងហ្មងបាទនឹងចេញអញ្ចឹងហ្មងហើយដល់ពេលចេញអញ្ចឹងអត់ដឹងថាចាក់ថ្នាំអីឲ្យបាត់ព្រោះសាមុនធ្លាប់ចាក់ម្សាដែរដូចជាអត់បាត់មើលទៅឲ្យបងប្អូនបានមើលថាស្រុកខាងខ្ញុំនេះអត់អត់ខ្វះឯទឹកហើយក៏មិនខ្វះកន្លែងចងគូដែរព្រោះអ្នកចិញ្ចឹមគូឥឡូវអស់ហើយ មានតិចតួចណោះឆ្ងាយឆ្ងាយបាទមិនរៀលណាអើបងប្អូនមើល ហើយរឿងឆ្ងាយបន្តិចនោះគូនៅនោះបាទអូខេអស់ហើយវីដេអូនេះមានតែប៉ុណ្ណឹងទេអរគុណសូមជួយ Subscribe Channel YouTube ខ្ញុំបានផងបាទអរគុណច្រើន